សីបានលុយមកពីណាឲ្យគេឬក៏យករឿងនឹងប្រាប់ម៉ាក់បាត់អីចាំមើលដល់ទេហាម៉ាក់ប្រកាសថាអំខាននេះហើយគាត់ភ័យបារម្ភទៀតហើយម៉ាក់ជប់ឲ្យជិះកង់ទៅរៀនទៀតអរេអរេមកទូខ្ញុំមិនស្គាល់ដល់ថ្នាក់ហ្នឹងឯងហើយឯងបានលុយមកបណ្ណាឲ្យគេចឹង លុយសាមកូនជ្រូករបស់ខ្ញុំហ្នឹងណាហើយចុះបានលុយមកណាទុកដើរលេងហ៎អឺគ្រឿងដើរលេងអត់សំខាន់ទេបងសំខាន់ពេលនេះជើងបងដើរការដល់ហ្នឹងទៅទៅទៅបានហើយញ៉ាំទៅផ្ទះទៅខ្ញុំប្រញាប់ទៅជួយលោកម៉ាក់កុំឲ្យម៉ាក់សង្ស័យយើងណាដឹងអត់តែរឿងហ្នឹងលាក់ម៉ាក់ឲ្យចិត្តណាតើម៉ាក់គាត់ដឹងណា គាត់ប្រកាសជាភ័យហើយប៉ះពាល់ដល់ការរស់ស៊ីគាត់មិនខានទេអើយមកពីបងនោះធ្វើម៉ាក់អំបាអស់ដឹងហើយដឹងហើយចាំលាក់ចិត្តមកឲ្យម៉ាក់ដឹងហើយបើឯងកំភៃអញ្ចឹងយកប្រញាប់ប្រទេសណាបងទូថ្មនេះប្រហែលជាម៉ាក់ក៏កំពុងលក់ឲ្យមើលទៅតោះអញ្ចឹងបងតោះ Cho tiết, cho tiết Ôi Cho vay của anh Cho vay tiết, tiết Vay TV, vay TV Chị nè ơi Chị nè ơi Ờ Chị nè Ô Bọn Vậy lên ghế mà nè Nhi, lùm hành trong thơ mày hai ấy ừ. Mà Ý Ôn xì nà kế bay bà ca mày យ៉ាអសស្អាតទៀតណាឆ្លាតទៅបីចង់បានរង្វាន់ទេបងអើយខ្ញុំចង់បានទេឲ្យតែបងឯងលេងមួយខ្ញុំបើឯងខ្ញុំធ្វើអីក៏ខ្ញុំធ្វើដែរនិយាយមែនណាមែនអីអឺយករង្វាន់ទៅបងឲ្យបងមានឲ្យណាអឺហាក់យកទេអឺបងឲ្យនេះក៏ប្រាប់អត់យកទេបងឯងទឹកវិញណាគាត់ទៅជួយបងប្រប៉ុណ្្នឹងសោះ គឺជាទួនាទីរបស់បងអូនស្រីល្អម្នាក់នេះហើយអញ្ចឹងអត់យកឲ្យបងឯងទុកវិញណានេះហាជីកគ្រាប់សម្រាប់បងអូនស្រីល្អប្រចាំឆ្នាំរបស់បងយកហើយបងឲ្យទៅពិសីយើងបងប្អូនគ្នា យើងត្រូវចេះស្រឡាញ់គ្នាលឺនៅពេលបងអត់ចេះអីអូនឯងត្រូវប្រាប់បងលឺនៅដើម្បីយើងបានបន្ទុកដូចគ្នា ប្រឡងចង់អស់គ្នាអូខេអូនឯងចឹងណា ល្អដូចពីប្អូនស្រីក្នុងយោស័ព្ទរបស់បងអញ្ចឹងណាដឹងហើយអូខេហើយហ្វាយឥឡូវចង់លេងហ្គេមអត់បងបរៀនលេងចង់តាតាតាម៉ាហេ សពថ្ងៃមានបងប្រុសម្នាក់ខំគិតថាសបាយ នឹងការពៀបអូនស្រីម្នាក់នេះតែចុងក្រោយវាខុសអីដែលខ្ញុំស្មៃដាច់ស្លាហ្មងណាហេតុអីក៏ខុសគ្នាបែបនេះណោះអាយុខុសគ្នាតែ2ឆ្នាំសោះរៀនខុសគ្នាតែ2ឆ្នាំតែគាត់ប្រឡងធ្លាក់ដប់ឆ្នាំមករៀនជាមួយខ្ញុំ Hmm. មាត់ច្រើនផ្កែឌឺផ្កែអួតរហូតបានពៀនប្រចាំស្លាយហ្នឹងត្រឡោកនិយាយម្ដងគ្នាដើរជាមួយគាត់តពាក់ម៉ាស់ព្រោះថាបំពាក់ទេ ខ្មាស់គេស្លាប់ហើយបាច់ចាំហៅគាត់ថាអាត្រឡោកពីទូឯងខែអែវវិញដែលបោកប្រឡាក់ស្មោករោគឆ្លើយគ្មានជីវធម៌ជាបងប្រុសអន់ប្រចាំស្លាយធុញណា ពិសីនេះបងពងដីយល់សពល្អផងមកដាស់បងទៅអីអើយសភៅគេកាទះបងបងបានបន្ទុកមែនឬក៏ការយល់សពបងខ្លាចជាការប៉ັດហើយពិសីណែបងទូនេះបាយចង់យើងធ្លាក់មួយឆ្នាំទៀតមែនអ្នកគ្រូក៏គាត់ធ្វើនឹងជុំបងបងឯងមួយឆ្នាំទៀតដែរមុខតរ៉ែតរ៉ែសាំណា ខ្ញុំមានបងឯងជាបងប្រុសហ៎ខ្មាស់គេទៅដល់ណាក៏ខ្មាស់គេដែរឯងជាប្អូនស្រីយើងមិនមែនជាម៉ែយើងទេទោះបីជាម៉ាក់ក៏គាត់មិនមកស្ដេយើងពេលយើងហ៊ានធ្លាក់ដែរគាត់មានតែឲ្យកម្លាំងចិត្តយើងលើកទឹកចិត្តយើងមិនមែនដូចឯងទេខ្លួនក្មេងសោះតាំងខ្លួនជាម៉ែគេចរិតចាស់ទុំគួរខ្ពើមណែតិចប្រយ័ត្នមុខឯងណាចាស់តាមចរិតទៅប្រយ័ត្នទៅណាមកណា គេហៅម៉ែពិសីម៉ែពិសីម៉ែពិសីអឺអត់ទេគេហៅយាយ ពិសីយាយពិសីយាយពិសីក៏គ្រាន់មកជាមួយឯងដែរទៅណាមកណាគេហៅថាអាត្រឡោអាត្រឡោអាត្រឡោអាត្រឡោឆាញោមនេះមិនគួរមានបងជាបងប្រុសហេត្រូវមាន បងស្រីបានសំក្នុងវែអានេះអញ៉ៃគួរឲ្យធុញមួយថ្ងៃមួយថ្ងៃលេងតែជាមួយគេមិនលេងមួយប្អូនខ្លួនឯងទេបងក៏ដូចគ្នាដែរបងណាគូតែមានប្អូនប្រុសមិនមែនមកមានប្អូនស្រីដូចជាឯងទេឆ្លើយ តាំងខ្លួនឯងណាជាអ្នកបកែមើងងាយបងខ្លួនឯងណែណែបើយើងណាមានប្អូនប្រុសណាណក់យើងនាំទៅលេងបាល់លេងហ្គេមទាត់សីលេងកីឡាអីហ៎មិនមកអង្គុយអានសភៅលេងតុក្កតាកូនក្រមុំដូចជាឯងទេអើយក៏ទៅណាចង់ឲ្យម៉ាក់មានកូនមួយទៀតដល់ទេចុះបងស្រីម្នាក់នេះហ៎បងមិនដែរឃើញក្នុងភ្នែកទេហ៎អត់ឃើញក្នុងភ្នែកមិនបែរនេះហា ដៀវបងខ្លួនឯងកប់កប់មាត់មិនដែរចេះយកចិត្តបងខ្លួនឯងផងឆើដបងណាម៉ាក់ប្រាប់ថាមានប្អូនប្រុសទេដល់ទៅពេលចេញមកនេះចេញប្អូនស្រីគ្រាន់តែឯងនឹងកើតមកហ៎យើងនេះដេកអត់បាយឡើងពីបងាយយើព្រោះតែខូចចិត្តហើយណោះហើយរចនាមួយជាប់ផ្ទះនោះវាមានប្អូនប្រុសវាលេងជាមួយអឬមួយឯងជាប្អូនស្រី ដែលម៉ាក់រើសមកបានពីធុងសារាមឬក៏ជាកូនដែលគេច្រឡំគ្នាដូចក្នុងរឿងភីអអូអត់ទេ យើងទៅសួរម៉ាក់ឲ្យច្បាស់សិន សួរម៉ែឯងមួយមើលសួរគេកូនកូនឆ្ងល់ថាម៉ែឯងរវាងកូនប្រុសនិងកូនស្រីម៉ាក់ស្រឡាញ់មួយណាជាងប្រកបជាស្រឡាញ់កូនប្រុសជាងអីមិនសួរដេកដាល់ច្រើនទេគឺស្រឡាញ់បងច្រើនជាងនឹងឯងហើយប្អូនណាក៏មិនមែនជាឯងដែរគឺប្អូនប្រុសមែនអត់ម៉ាក់មិនប៉ិតទេគឺម៉ាក់ស្រឡាញ់ស្មើគ្នាឲ្យតែជាកូនរបស់ម៉ាក់គឺម៉ាក់ស្រឡាញ់ទាំងអស់ហ្នឹងឯងនិយាយខ្លួនឯងហ្នឹងមិនមែនម៉ាក់អ្នកនិយាយផងហើយមើលភ្នែកចុះ ឡើងហើមមិនដឹងអាព្រឹកមិញយំនៅស្មាម៉ានេះចង់រសោចពេលណាដែលបងរៀបការ ពេលបងមានកូនណាគេកាត់ពីកូនរបស់បងណាប្រកាសជាកាត់ខុសមនុស្សហើយព្រោះថាបងអត់ស្រឡាញ់កូនស្រីតែពេលកាត់មកបានកូនស្រីទៅយកនេះទៅកាត់សក់ចេញទៅជារឿងរបស់បងឯងមិនរឿងឯងណានេះ ងនឹងយើងចាប់អញយកទៅកាត់សក់ឯងព្រោះយើងចង់បានប្អូនប្រុសបងអាអាបានហើយកូនបានហើយណែកុំឆ្លោះប្រកែកគ្នាកុំឆ្លោះប្រកែកគ្នាកុំតូមិនបានកូននេះចូលចិត្តតែញេះញ៉ោះឲ្យប្អូនខឹងអញ្ចឹងហ៎ញេះញ៉ោះអីម៉ាក់នេះពិសេសដៀកូនមុនតាមិនដឹងថាទៅពីណាជាបងពីណាជាប្អូនបាននេះគ្រាន់តែគេនិយាយការមិនសោះហ្នឹងឯងបានហើយឈប់ឆ្លោះប្រកែកគ្នាណោះយកស្រាក់បាយមកញ៉ាំបាយមកនេះកូនចូលមកម៉ាក់ម៉ាក់ចា កូនអ្នកកាន់ចានស្រានេះមកអញ្ចឹងកូនមានសិទ្ធឲ្យអ្នកគេញ៉ាំឬក៏អត់ឲ្យអ្នកគេញ៉ាំហើយអ្នកម្ដុំនឹងណាកូនចង់ឲ្យញ៉ាំទេខ្ជិលខ្នងវែកដូចកោសន្តិសុខស្មៅនោះតាអាអាតាឥឡូវមកដាស់មកចឹងមកកូនមកដាក់ដាក់ដាក់បាយមកកូនដាក់បាយមកមិនបានកូនចូលចិត្តឆ្លោះប្រកាយគ្នាអញ្ចឹងបងប្អូនយើង មានតែ2នាក់ទេហើយម៉ាក់មិនដែរបង្រៀនកូនឲ្យកូនឆ្លោះប្រកាយគ្នាហឹម ណែញ៉ាំមកកូននេះកន្ទោបាទម៉ាក់អឺនេះអេបងតូខ្ញុំដួសបានមុនណាបងឯងដឹងថាណាគេមុនណាគេក្រោយផងបងក៏ដួសបានមុនដែរអត់ខ្ញុំដួសបានមុនកន្ទូឲ្យប្អូនដួសមុនណាកូន យើងជាបង គេកុំតែចង់ចាញ់ឈ្នះជាមួយប្អូនអីវាអត់ល្អទេណាបាទម៉ាក់តើប្អូនដួសហើយឥឡូវកូនដួសម្ដងហ្នឹងណា ម៉ាក់និយាយចឹងពេលថ្ងៃឆ្លងឆ្នាំកូនចង់ទៅដើរលេងឆ្លងឆ្នាំមួយមិត្តភក្តិកូនគេបបួលហ៎កូនចង់ទៅសៀមរាបចង់ទៅមើលអង្គរវត្តហើយប្រាសាទបាយ័នពួកអីកូនដែរមើលពេញភ្នែកចឹងម៉ាក់ម៉ាក់កូនចង់ទៅដែរកូនចង់ទៅលេងចង់ស្នាមមិត្តភក្តិរបស់កូនឲ្យកូនសុំទៅផងណាម៉ាក់អូខេមកឲ្យទៅប៉ុន្តែឲ្យទៅម្ដងបានតែម្នាក់ឯងទៅពីរនាក់បានទេណាកូនអញ្ចឹងខ្ញុំកូនបងប្រកាសជាបានទៅមែនអត់ម៉ាក់អត់ទេម៉ាក់ អត់ទេតែញោមបានទៅបងស៊ូក៏បានទៅដែរអត់ទៅគឺអត់ទាំងពីរនេះបងអូនស្រីអីចឹងគួរឲ្យស្រឡាញ់សោះដងបានហើយណែតោះនាំគ្នាញ៉ាំបាយទៅ កុំជ្រោះប្រកែកគ្នាណាកូនម៉ាក់ឲ្យទៅទៅបានតែម្នាក់ទេ ហើយម្នាក់ដែលម៉ាក់ឲ្យទៅហ្នឹងគឺម៉ាក់ក៏មានលក្ខខណ្ឌឲ្យដែរអ្នកណាដែលប្រឡងមួយឆ្នាំហ្នឹង ជាប់ចំណាត់ថ្នាក់លេខ1ហើយហើយសន្សំលុយបាន80ម៉ឺន ម៉ានឹងអូខេឲ្យទៅលេខ1ហើយ80ម៉ឺនកូនសាំមិនតាន់នៅបើលុយទុំតបុកហ្គេមហើយណាប្រកាសជីកូនជាអ្នកឈ្នះហើយម៉ាក់ព្រោះថាបងតួប្រកាសជីប្រឡងធ្លាក់ហើយហើយព្រឹកមិញណាកូនឃើញបងតួអូមកបេបិស័យម៉ាក់បាយឡើងពេញមាត់ចុះតែប្រឹងនិយាយកើតកូនស្អីយ៉ាប់ចឹង អូតាតាតាឈរឈ្លោះបកាយគ្នាញ៉ាំបាយកូនមកសិតតែបងប្អូនយើងទេមកងក់អីទេញ៉ាំបាយមកកូនណែមកស្រ័យជ្រក់ឲ្យណែអត់ថ្ងៃណាញ៉ាំមកច្រើនច្រើនណាកូន នជ្រូកកោដៅអាឯងតាំងពីមានយើងជាម្ចាស់ឯងមកអញពិតជាមានសំណាងណាយើងចិញ្ចឹមឯងតាំងពីទូចដល់ធំមិនដូចម្ចាស់ខ្លះទេចិញ្ចឹមតាំងពីទូចស្គមឥឡូវឡើងស្វិតគ្មានសាច់គ្មានឈាមទេតែសារតែម្ចាស់វាបើជួម្ដងបន្តិចម្ដងបន្តិចហើយមួយគូដកឡើងប្រហោងធ្លូហើយមានស្បៃដឺមែនពត់ជុំវិញទៀត another nail. បងម៉ាក់ម៉ាក់ហ្នឹងណាសំលុយមិនឆាមីអូននេះហើយបានទៅដើរលេងទៀតកូនជ្រូកចង្រៃអើយនេះហ่ะ បើយើងចេះចិញ្ចឹមឯងឯងមិនទៅរស់ស៊ីខ្លួនឯងទៅអាអ្នកនៅគៀកគៀកនឹងលួចស៊ីវាខ្លះទៅណាបើឯងចេះរស់ស៊ីទេចាំទុកឲ្យយើងអ្នកព្រាន បានលួចទេណាយើងគ្រាន់តែបរិយាឯងចេះរស់ស៊ីខ្លួនឯងឯងជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញ រាបៀម៉ាឌ្រីតរីករាយគ្រប់ពេល គ្រប់ទីកន្លែងសាន់មុនសាន់មុនសាន់មុនសូជូនសាន់មុនខុកថែលស្ទាយសូជូនអបអសាតូទាំងអស់គ្នាវឌ្ឍនៈព្រីមៀមបៀឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022 Yes I can Yes we can ពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀគ្រុតឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022 ម៉ាក់និយាយថាក្នុងមួយអាវយើងចំណេញបានប៉ុន្មានទេម៉ាក់ដោយសារតែមើលទៅកាអាជជុះរបស់យើង យើងលក់ថោកថោកសឹងអីមើលទៅចំណេញបានតិចណាមែនទេម៉ាក់តិចខ្លាំងហ្មងណាចំណេញមិនច្រើនប៉ុន្មានទេកូនប៉ុន្តែម៉ាក់យកអាវចូលក៏វាមិនថ្លៃប្រហែលដែរតែកូនសៃកូនត្រូវដឹងណាថាម៉ាក់នេះលក់អាវជជុះនេះរាប់ឆ្នាំទៅហើយ តែដោយសារតែមុខរបរលក់អតិជួនឹងហើយបានជាម៉ាក់ចិញ្ចឹមកូនម៉ាក់ទាំងពីរនាក់នេះឲ្យធំធាត់ដល់សប្តាហ៍ថ្ងៃតែម្នាក់ឯងបានណាកូនអញ្ចឹងមានន័យថាថ្លៃទឹកថ្លៃភ្លើងថ្លៃបង់សាលាថ្លៃរៀននិយាយទៅ គឺហូបចុកអីហ្នឹង យើងមកមកពីលក់អតិជួនេះមែនម៉ាក់ចាបើអញ្ចឹងម៉ែណាគឺកូនសុំយកលុយសំរបស់កូនយកមកបានកន្លែងលក់ចឹកម៉ាក់បានអត់ដើម្បីសំលុយកុំឲ្យម៉ាក់ហត់ បងទឹកបងភ្លើងបងគ្រប់យ៉ាងបងស្នាបងអីដើម្បីកូនទៀតគឺកូនធ្វើខ្លួនឯងមិនបានទេពិសីកូនកូននៅក្មេងកូនត្រូវគិតគូររឿងរៀនសូត្រកូនមិនមែនយកពេលវេលាហ្នឹងមកគិតគូររឿងរ៉ូស៊ីទេរឿងរ៉ូស៊ីទាំងអស់នេះទុកឲ្យម៉ាក់ជាអ្នកចាត់ចែងទៅហើយណាមួយកូននៅក្មេងគូក្បាលកូននៅខ្ចីអញ្ចឹងហើយងាយនឹងរងសម្ពាធខ្លាំងណាស់កូន ហើយអីដែលសំខាន់ជាងនឹងទៀត កូននៅក្មេងកូនមិនទាន់ចេះទុកដាក់លុយនៅឡើយទេ កូនត្រូវដឹងណា ថាមួយថ្ងៃមួយថ្ងៃចំណូលប្រមាណចំណាយប្រមាណចំណេញប្រមាណហើយណាមួយទៀតយើងត្រូវឆ្លងកាត់ជាមួយភ្ញៀវឆ្លងកាត់ជាមួយឈ្មួញកណ្ដាលវាពិបាកខ្លាំងណាកូនកុំទាន់អាចចង់រកស៊ីអីអឺអត់អីទេណាកូនស្រី កូនម៉ាក់ប៉កែណា កូនម៉ាក់ប៉កែគ្រប់រឿងឥឡូវអញ្ចេះចោះកូនណាម៉ាក់សុកចិត្តឲ្យកូនជួយលក់ម៉ាក់ប៉ុន្តែកូនលក់ដាច់អាវមួយម៉ាក់ឲ្យកូន500ម៉ាក់មិនខ្វល់ទេថាកូនម៉ាក់នេះរកវិធីសាស្ត្រលក់យ៉ាងណាមិនសំខាន់ទេសំខាន់ឲ្យតែកូនលក់ដាច់ក្នុងអាវមួយម៉ាក់ឲ្យភាគរយឲ្យកូន500រៀលអូខេមែនទេម៉ាក់អញ្ចឹងកូនចាប់ដើមលក់លើហ្មងណា ព្រោះថាកូនចង់ចាប់ផ្ដើមការងារថ្មីរបស់កូនថ្ងៃហ្នឹងហ្មងអញ្ចឹងកូនទៅលក់សិនណាម៉ាក់ម៉ាក់កូនចង់លក់ដែរលក់ដែរម៉ាក់អត់ទេបងទូអញខលចាមកឈៀឆៃគេជន់ឆ្លៀកអាកាសចេញមកខុសគេហ្មងឃើញគេលក់ចង់លក់ដូចគេដែរមិនយើងលក់បានគេលក់មិនបានម៉ាក់ឲ្យខ្ញុំលក់អើពួកអីខ្ញុំចង់សំលុយដើរលេងចូលឆ្នាំមួយមិត្តភ័ក្តិហើយឲ្យឆ្នៃនឹងចំអកនេះមិនអត់ហ៊ាននឹងខ្លាចលក់ចាញ់គេមែន មុខហ្នឹងប្រកាសជាអត់ហ៊ានលក់ផាច់លក់ចាញ់គេហើយមិនបាច់ខ្លាចទេចាញ់គេតាំងពីទូចហើយមកឲ្យលក់ឯងលក់អត់ត្រូវតែលក់អត់ឲ្យលក់អត់ឲ្យលក់មិនឲ្យលក់ឲ្យលក់មកឲ្យលក់ឲ្យលក់មកឲ្យលក់អត់ឲ្យលក់ឯងម៉ាក់បានហើយហើយបើមកលក់ខោអាវនេះកូនទាំងពីរនាក់នេះគិតតែប្រឆ្លោះគ្នា មានណាគេចូលទិញទៅអាកូនកុំឆ្លោះគ្នាឥឡូវចេះចាស់ម៉ាក់ឲ្យកូនលក់ក៏បានដែរប៉ុន្តែម៉ាក់មិនខ្វល់ទេណា ថាកូនទាំងពីរនាក់នេះរកវិធីសាស្ត្រអីលក់ដាច់តែលក់ដាច់គឺម៉ាក់នឹងឲ្យលុយក្នុងអាវមួយ500ហើយអ្នកណាលក់ដាច់អាវច្រើនជាងគឺអ្នកនឹងទទួលបានលុយច្រើនជាងអូខេអូខេម៉ាក់បានម៉ាក់ខ្ញុំលក់មិនឲ្យចាញ់កូនស្រីមាត់វិញរបស់ម៉ែឯងខ្ញុំក៏លក់មិនឲ្យចាញ់មាត់ត្រឡោកឯងដែរចាំមើលបងឯង ជ្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំ live គឺមាន promotion គឺមាន promotion ពិសេសគឺចាញ់ A3 ខែ1អញ្ចឹងបងបងកុំភ្លេចចូលមើលទាំងអស់គ្នាខ្សែមួយខ្សែមួយបងបងដើម្បីឡើងយូរបានច្រើនចែកគ្នាមើលទាំងអស់គ្នាហើយសំខាន់អាខ្ញុំមកគឺថាស្អាតមែនតើមានទាំងពណ៌នេះពណ៌ទឹកស្មតពណ៌ខ្មៅពណ៌សគឺតម្លៃសមរម្យអាវត្រឹមតែមួយតែ10000ទេបងអញ្ចឹងកុំភ្លេចទាំងអស់គ្នាជួយខ្សែខ្ញុំមួយមកណាគឺថោកខ្លាំងមែនតើសំខាន់ណាទៅជួយើងគឺទៅជួ brand បងណា យកអាវពណ៌សមួយអូនអូខេបងអូខេបើយកអាវនេះមែនអូខេអូខេបងនេះដាច់តែមួយឃើញឯម៉ែនេះចឹងបើសិនបងបង order កុំភ្លេចជួយតម្លាក់លេខតម្លាក់ទីតាំងមកណាបងអរគុណច្រើនបងជួយផ្សាយខ្ញុំម្នាក់មួយមកណាបងចាអូអូយអ្នកមើលច្រើនណាហេមិនហត់ដាច់បើហត់តែដេកយកបងអូនសៃម៉ត់វែងម៉ែម៉ែមកបងទូអញញ៉ៃខ្ញុំឡាយទៀតនេះគួរស្អប់នេះ មិនមិនរំខានឡាយគេអញ្ចឹងគេពងតម្លៃលក់ដាច់ផងអញ្ចឹងតែបងអត់អ្នកមើលដោយសារតែបងឯងណាអូកុំជឿម៉ាក់ធ្វើដោយខ្លួនឯងហ្នឹងតារាល្បីឡាយលោកកអាវឈើនេះហាកុំតែមានយើងមើលម្នាក់ឯងកុំអីសេរ៉ូហ្មងគ្មានអ្នកមើលឯង influencer អីលក់គ្មានដាច់ផងគ្មានអ្នកទិញផងគេឡាយលក់អាស្រាប់តែអ្នកគេល្បីល្បីទេបាត់គេលក់ដាច់ចាំមើលចាំមើលខ្លួនឯងវិញបងទូបងមែនមកចាំបងធ្វើមើល បងចុះមើលសិនឯបងនេះអាចស្អាតស្អាតទេបង មានទាំងអាវស្អីអាវផងបងចុះមើលទិញសិនឯបង បងផោះចុះមើលសិនបងមកបងតោហើយខោមួយ5000ទេបងអានោះ10000បង1000ទេបានទេខោអឺអត់បានហ្នឹងបងខោស្អាតទេបង សាច់កណាត់ស្អាតទេបាទចាំស្អប់ហើយទៅមើលកាយតិច បងបោះចូលមើលសិនទេបង500 500មួយទៀត500មួយទៀតសួស្ដីអ្នកជាទាំងអស់គ្នាបងមកជួបការ live លោកអារបស់នេះខ្ញុំវិញហើយណាចាគឺថាថ្ងៃនេះក៏មានមក500ស្អាតខ្លាំងមែនទេបងប្អូនមើលតែតែកណ្ដាល500 1000 មិនបាច់ប្រួយមួយ5000ណាបងប្អូនហើយតម្លៃក៏រត់តែពិសេសទៀតថ្ងៃនេះមានប្រម៉ូសិនពិសេសណាគឺទិញ5ថែម2ហើយ free delivery ទៀតណាគឺថាមិនបាច់ខ្វល់ថាបងប្អូននៅដល់ទីណាស្ថានប្រឋានលើឬឋានក្រោមនាងខ្ញុំដឹកជូនបានទាំងអស់ណាចាហើយចំណែកឯមួយទៀត5000ការលេងហ្គេមដើម្បីឈ្នះរង្វាន់ភ្លាមភ្លាមអញ្ចឹងបងប្អូនគ្រាន់តែចុចបេះដូង1000 2000 3000 500 100បងប្អូនជួយសែទាំងអស់គ្នាអាវមួយមកឲ្យ500ចុះបើអាវ10ដើម្បីទទួលបានរបបភ្លាមអាវ100ចាអាវ1000មិនបានលុយកាន់តែច្រើនអើយដៃយើដៃមានសំឡាងដល់ហើយបានកាន់លុយទាំងបាច់ទាំងបាច់ពេញពេញដៃបានទាំងអស់ណាបងប្អូនមើលហើយអ្នកសំលុយណាគេសំបាន80ម៉ឺនមុនណាអាព្រីអត់តែបងប្អូន ដូចខ្លះសុទ្ធតែ live វីដេអូលក់ដើម្បីទទួលបានការគិតថាខ្លួនឯងនឹង influencer មែនតែម្ដងអញ្ចឹងបងប្អូនទាំងគ្នាកុំភ្លេច live ទៅគិតថាខ្លួនឯងល្បីមែនឈឺខ្វះអុយថ្លង់ហ៎ហៅតែមើលគេឡាយលក់អីមិនបានទេបើបានលុយហើយស្ងាត់ទៅធុញហ៎ ណ៎ណ៎ណ៎ណ៎ច្នែណាហ្នឹងអូពិសីអើយបងប្រាប់ណាសាក់ប្រៀបធៀបមើលអូនឯងឡាយលក់ណាគេមើលមកអ្នកហើយប្រៀបធៀបទៅអ្នកដើរកាត់កន្លែងយើងលក់ជីកកង់ជីម៉ូតូជីឡានដើរកាត់ទៀតណាអាចជំនាញអីគេល្អូស្រែជំទាលមកឡាយហ្នឹងណាវាមិនឈ្នះអា នេះបាក់ដៃទេអើយខ្លួនឯងអត់ឆ្លាតទេអូទៅខ្លួនឯងឆ្លាតទៀតអូយម៉ាក់អាម៉ាក់ស្អែកចាស់អាវចូលម៉ាណាຕົកឲ្យខ្ញុំលក់ទាំងអស់ខ្ញុំលក់ឲ្យអស់កូនស្រីកូនស្រីរបស់ម៉ាក់កុំទៅខ្វល់កូនអារឿងលក់ដាច់មិនដាច់ហ្នឹងណែថ្ងៃហ្នឹងយើងលក់មិនដាច់ ប៉ុន្តែថ្ងៃក្រោយយើងលក់ដាច់គិតថាបានហើយណាកូនកូនសៃហើយបើសិនជាកូនម៉ាក់នេះណែចង់លក់ដាច់ឡាយលក់ដាច់ដូចជាគេកូនអាសាមើលគេឡាយទៅថ្ងៃក្រោយកូនគង់ទៅលក់ដាច់ទេហើយស្រួលមិនស្រួលណាថ្ងៃក្រោយកូនស្រីរបស់ម៉ាក់នេះលក់ដាច់ច្រើនជាងគេមានអ្នកចូលមើលច្រើនជាងគេផងក៏ថាបានដែរអឺណែហើយនេះកូនជ្រូនចិញ្ចើមនឹងមិនកូនកំពុងតែគិតទេថាខ្លួនឯងលក់ដាច់អូយមិនបាច់ខ្វល់ទេកូន កុំខ្វល់ឲ្យសោះព្រោះឋាននេះគឺជាការរស់ស៊ីលើកទី1របស់យើងគឺវាតែងតែអញ្ចឹងហើយហើយកូនកុំគិតឲ្យសោះណាកុំគិតថាខ្លួនឯងនឹងគឺជាមនុស្សអន់ណាកូនស្រីម៉ាក់ពូកែកូនស្រីម៉ាក់ឆ្លាតណាស់ណាម៉ាក់អាម៉ែដែរលើពាក្យគេនិយាយថា ចាញ់តែមិនតាន់ប្រកួតអត់ហ្នឹងហើយពិសីយោអូណែកូនតូកូនណាកុំតាន់អាសបាយចិត្តត្រេកអរជាមួយនឹងអាការលក់ដាច់ មួយផ្លែតមួយឆាវនឹងពេកកូនម៉ាក់ប្រាប់ណាថ្ងៃហ្នឹងកូនលក់ដាច់ច្រើនតិចលោថ្ងៃ ស្អែកកូនលក់មិនដាច់អីទៅប្រយ័ត្នណាប្រយ័ត្នកើតຕົកច្រើនជាងសបាយណាលឺឯងកូនអឺមកប្រាប់មួយទៀតកុំចូលចិត្តអារឿងឌឺដងផ្លែផ្កាដាក់ប្អូនពេកឬអត់កូនមានបានឌឺណាគ្រាន់តែនិយាយការពិតតាឆោះចាំថ្ងៃណាមួយបងបកដែរទៅជ្រូកលួងដាច់ដែរទៅ ពេលហ្នឹងខ្ញុំនឹងសាយបងឯងជ្រូកថ្មីម្ដងសាយលឺលឺសាយលឺជាបងឯងសាយដាក់ខ្ញុំទៀតហ៎អូណែណែណែណែបានហើយកូនបានហើយគុំទៅឆ្លោះគុំទៅប្រកាយគ្នាអីកូនហើយអារឿងលោកដាច់ដាច់ហ្នឹងមិនបាច់គិតទេ កូនម៉ាក់កូនគិតតែពីរឿងរៀនទៅអារឿងលក់នឹងຕົកមកកន្លែងសិនតើណាកូនកុំខ្វល់អូកូនហើយកុំឲ្យម៉ាក់ដឹងឲ្យសោះណា ថាកូនទាំងពីរនាក់គិតគូរតែពីរឿងលក់ហើយអត់គិតគូររឿងរៀនតែម៉ាក់ដឹងណា គឺម៉ាក់ឈប់ចែកភាគរយឲ្យតែទាំងពីរនាក់ហ្នឹងលឺឯងកូនអូម៉ាក់ប្រាប់មួយទៀតកុំភ្លេចឲ្យសោះណាតិចថាអ្នកណាមានលុយច្រើនអ្នកណាមានលុយតិចឈ្នះចាញ់អីគឺអត់ទេណាកូនណា កូនត្រូវតែរៀនយកជាប់លេខ1ធ្វើជាមុខទៅល្អទៅប្រកាយណាកូនណាកូនតូលេកូនបាទបាទអឺអញ្ចឹងអូណែអញ្ចឹងម៉ាក់ទៅមួយទឹកសិនណាណាអឺកុំឆ្លោះកុំប្រកាយគ្នាទៀតណែសភៅនេះបើកមើលរៀនបានច្រើនណាកូនណាម៉ាក់ទៅហើយម៉ាក់ទៅហើយបាទ រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញត្រាប៊ីម៉ាឌ្រីតរីករាយគ្រប់ពេលគ្រប់ទីកន្លែងសាន់មុនសាន់មុនសាន់មុនសូជូនសាន់មុនខុកថែលស្ទាយសូជូនអបអូសាតូទាំងអស់គ្នាវឌ្ឍនៈព្រីមមៀមបៀឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022 Yes I can Yes we can ពេលវេលាល្អពេលវេលាជាមួយគ្រុឌស្រាបៀគ្រុឌឈ្នះមេដាយមាសពីមុនសលេចសិនឆ្នាំ2022តាបងចូលចូលទិញអាបងតាបងតាចូលមកសិនឯបងចូលមកបងមក បងជីឡានជីម៉ូតូដើរកាត់ឲ្យចូលមកសិនបងមកមួយ HR របស់ខ្ញុំ គឺតម្លៃត្រឹមតែ10000ទេបងមកបងប្អូនគ្នាគឺស្រួលខ្លាំងមែនតើនេះអាយគាត់គឺមានខោច្រើនខ្លាំងមែនតើហើយមានកៅអាវបងផបងស្រីចូលមកសិនហើយកៅអាវប្រពន្ធកៅអាវប្តីបងគឺថាតម្លៃសមរម្យមែនតើទៅជួសគេមែនទៅជួសគេគឺទៅជួស brand អញ្ចឹងអត់ងាយរកបានទេបងកាន់លុយ10000ទិញកៅអាវគឺទិញអត់បានទេបងដោយសារអីគឺកៅអាវវាស្អាតស្អាតឃើញឯងបងគឺអាស្អាតមែនតើស្អាតខ្លាំងមែនតើទៅជួសមែនតែទៅជួសគេគឺទៅជួស brand មានខោទៀតមកនេះបងចូលមកនេះបងមកនេះបងមើលបងជិះឡានជិះដូរដល់ការិកមើលទៅនេះបងមកអូនមានអត់បងអូនអត់មានទេបងយកមកនេះមកសូមបងជិះឡានជិះម៉ូតូដល់ការិកបងចូលមើលសិនហើយពេញអាចជួបបងជួបមកទឹកមកទឹកឲ្យបងតែកណាត់ស្អាតស្អាតបងមកបងមកខែតិចចឹងទិញអាឲ្យប្តីទិញអាប្រពន្ធបងមកស្អាតហ្មងហ្នឹងហើយគឺបងអាចមកទិញហាងប្អូនមកគឺថាតម្លៃសមរម្យតែ10000តែ10000ទេណាបងប៉ុន្តែឥឡូវនេះគឺតិច4គឺខែ1អញ្ចឹង យកមួយអូនអូខេអូខេបងចាំផ្លែតបងសូនបងប្របងស្រីចុះមើលសិនឯបងបងប្រចុះមើលសិនបងខោហើយអូនខោ10000បងអានេះ20000ថ្ងៃមុនចេញពាក់អត់ម្ដងស្អាតណាស់ដូចថាចឹងអរគុណបងអរគុណបងអរគុណច្រើនមែនតើបងហ្នឹងហើយអញ្ចឹងកុំភ្លេចត្រដីទាំងអស់គ្នាដែលគាត់ order ខ្ញុំគឺខ្ញុំកាត់ទុកទាំងអស់ស្អែកខ្ញុំដឹងជូនឲ្យបងហ្មងបងបងតែកណាស្អាតស្អាតបងបងចូលមកអានមកបងបង បងចូលមើលទៅណៃខ្លាចខែលងាទាំងឲ្យប្រពន្ធទាំងឲ្យកូនមកមើលបងស្រីចូលមើលទៅបងមកបងជីឡានជីម៉ូតូដាក់កាត់អីចូលមើលទៅណាបងមក ដឹងថាមិនដូរសាងពីស្អីទេអត់ចិត្តអត់ថ្លើមអីក៏អត់ម៉េះចាំមើលបន្ទូចាំមើលតែខ្ញុំជួបមុខហ៎មិនដឹងបងគេមិនទេ ជីកង់ទៅចោលប្អូនរហូតបងគេតែធ្វើចរិតគួរឲ្យស្អប់ គួរឲ្យធុញជីកង់ទៅផ្ទះចោលប្អូនរហូតគាត់ទៅដឹកប្អូនទៅផ្ទះដែរវិធីឆ្ងល់ដែរហេមិនដើរទៅផ្ទះលឿនម៉ែខំចាំ ព្រោះដងចាំនៅខ្លោងទ្វារសោះហ្នឹងណាចាំនៅខ្លោងទ្វារឲ្យគេចាំហ្នឹងជីកកង់ទៅចោលគេរហូតដល់គេរត់តាមហ្នឹងមែនអឺទៅមែនហ្នឹងអាណិតចិត្តល្អឡើងកង់មកគេដប់អត់ទេអត់អត់ទេចឹងអឺប្រយ័ត្នទៅដល់ផ្ទះលូថាចុកជើងហើយលឺថាថ្ងៃហ្នឹងត្រូវជួយម៉ាក់អីអឺអឺអត់អត់អាទូមិនខ្វល់ទេដើរទៅផ្ទះអាទូអត់ទៅត្រណាវហើយទៅហ៎ មកដល់ក្រំបើបងស្រីឌឺដូចជាឯងណាថ្ងៃហ្នឹងណាមើលដាក់បាសសក់ហ្មងបងតូឈួនទេអីបងតូមកអញជិះលឿនម៉ែប៉ាស្ពន់ខ្ញុំឡើយនេះអើយជិះលឿនណាឲ្យពួកអាប្រុសប្រុសហ្នឹងឃើញអានទៅវាឯងម្ដងកុំឲ្យប៉ិនឌឺឌៀបងកប់កប់មាត់ពេកបងតូឯងឈួនទេអីឡាប់ហ្មងឯងដាក់ខ្ញុំចោលឈប់ឈប់អត់ទេអត់ឈប់ទេ Ê, ê bisa kembali bị Ah, bisa buat kaunya lain lain. Ôi, mong tao, mong tao, tao cả đây mong tao, mong tao, mong tao, mong tao chắc ờ, mong tao cả đây nè, mong tao. បងតោបងតោចាំមកឯងឈាមច្រើនណាស់បងបងចេញអត់បងខ្ញុំសុំតោអត់មានចេតនាណាបងតោបងតោបងតោមកចេញបងតោខ្ញុំសុំតោណាអូយមកដៃឈាមច្រើនណាស់បងឈាមច្រើនណាស់ខ្ញុំវាយបងតោបងតោមកចេញបងតោឆើឡើងណាខ្លះកុំយំកុំយំខ្ញុំមានចេតនាណាសុំតោមកសុំតោអីទៅកុំយំគ្រាន់តែដួលកម្មតើមានអីណាបងគ្រាន់តែ ដួសកង់ទៅមានអីហើយកុំយំខ្ញុំច្រើនហើយមើលតែញ៉ាកូនលេបតែប៉ុណ្្នឹងអត់អីទេណាកុំយំទៅអត់ទេបងប៉ុណ្្នឹងមិនដៃបងឯងលាល់ច្រើនបបាក់ឆ្អឹងបាក់ឆ្អែងទៅមិនទៅអត់ទេទៅប៉ែតបងទៅប៉ែតណាខ្ញុំជូនបងឯងទៅប៉ែតទៅប៉ែតមិនរឿងហ្នឹងអត់ឲ្យម៉ាក់ដឹងបានទេណាអត់ទេបាត់ទៅប៉ែតណាម៉ាក់ជប់ឲ្យបដាយើងជិះកង់ទៀតហើយម៉ាក់បារម្ភពីយើងឥឡូវគិតចេះណា អូនឯងយកលុយក្នុងកតាបងមកទិញអាកុលលៀមតិចលេងអីណាទេអត់ទេបងអត់ទេអត់ទេដៃមកឯងខ្លាច់បាក់ឆ្អឹងបាក់ឆ្អែងទៅមិនទៅបងអត់ទេចឹងថយទៅទៅប៉ែតណាបងណាទៅប៉ែតហឹងនេះខ្ញុំចេះកាត់ឲ្យបងអត់អីទេចង់ទៅហ្មង ដើរលេងរបស់ខ្ញុំកូនជ្រូកកូនដែររបស់ខ្ញុំតែខ្ញុំត្រូវបោដើម្បីបង្ទូ ចំណាយឲ្យគេឬក៏យករឿងនឹងប្រាប់ម៉ាក់បាត់អីចាំមើលដល់ទេហាម៉ាក់ប្រកាសថាឲ្យមិនខានទេហើយគាត់ភ័យបារម្ភទៀតហើយម៉ាក់ជប់ឲ្យជិះកង់ទៅរៀនទៀតអរេអរេមកទូខ្ញុំមិនស្គាល់ដល់ថ្នាក់ហ្នឹងឯងហើយឯងបានលុយមកបណ្ណាឲ្យគេចឹង លុយសាមកូនជ្រូករបស់ខ្ញុំហ្នឹងណាហើយចុះបានលុយមកណាទុកដើរលេងហ៎អឺគ្រឿងដើរលេងអត់សំខាន់ទេបងសំខាន់ពេលនេះជើងបងដើរការដល់ហ្នឹងទៅទៅបានហើយញ៉ាំទៅផ្ទះទៅខ្ញុំប្រញាប់ទៅជួយលោកម៉ាក់កុំឲ្យម៉ាក់សង្ស័យយើងណាដឹងអត់តែរឿងហ្នឹងលាក់ម៉ាក់ឲ្យចិត្តណាតើម៉ាក់គាត់ដឹងណា គាត់ប្រកាសជាភ័យហើយប៉ះពាល់ដល់ការរស់ស៊ីគាត់មិនខានទេអើយមកពីបងនោះធ្វើម៉ាក់អំបាអស់ដឹងហើយដឹងហើយចាំលាក់ចិត្តមកឲ្យម៉ាក់ដឹងហើយបើឯងកំភៃអញ្ចឹងយកប្រញាប់ប្រទេសណាបងទូថ្មនេះប្រហែលជាម៉ាក់ក៏កំពុងលក់ឲ្យមើលទៅតោះអញ្ចឹងបងតោះ ជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញត្រាប៊ីម៉ាឌ្រីតរីករាយគ្រប់ពេលគ្រប់ទីកន្លែងសាន់មុនសាន់មុនសាន់មុនសូជូនសាន់មុន Cocktail Style សូជូនអបអូសាតូទាំងអស់គ្នាវឌ្ឍនៈ Premium Beer ឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022 Yes I can Yes we can ពេលវេលាល្អពេលវេលាជាមួយគ្រុត ស្រាបៀគ្រុតឈ្នះមេដាយមាសពីមុនសលេចសិនឆ្នាំ2022កន្ទោម៉ែម៉ែកន្ទោតោះតែញ៉ាំបាយកូនបាយមហូបមកធ្វើឆ្អិនអស់ហើយមកតែញ៉ាំបាយមកអឺអ៊ីអឺអីមកតែញ៉ាំបាយ អត់មានរឿងអ៊ីអឺទេប្អូនណាគេរៀបចំបាយម្ហូបតែឯងទេ កូនណាធ្វើបងគេធំហើយកុំខ្ជិលពេកទៅជួយរៀបចំប្អូនណាកូនណាមកម៉ាក់កូនអត់ហូបទេម៉ាក់ឯងហូបមុននៅកូនអត់ដល់ឃ្លានទេអត់ទេកូនកូនត្រូវតែតែញ៉ាំបាយអត់អាចអត់តែញ៉ាំបាយបានទេមួយចាស់ភិនភាកកូនណាស្គមអស់ហើយហើយមិនដឹងថា ថ្ងៃមិញបានញ៉ាំបាយអត់ទេមកតែញ៉ាំបាយជាមួយម៉ាក់មកមកកូនអត់ឃ្លានម៉ាក់ម៉ាក់ អាវកូនសៃមិនក៏កូនយកបាយមកហូបមកកន្លែងគេអញ្ចឹងកូនគឺគឺកូនឌូបាយមកញ៉ាំមួយបងទូហ្នឹងណាដោយសារតែស្អែកបងទូត្រូវប្រឡងអញ្ចឹងទៅក៏ឌូបាយមកញ៉ាំមួយគាត់ព្រោះត្រូវធ្វើលំហាត់មួយគ្នាប្រឡងទៅខ្លាចធ្លាក់អស់ម៉ាក់មានអីណាអូអូអត់អត់អីទេអញ្ចឹងក៏អញ្ចឹងតាកូនអញ្ចឹងនាំគ្នាញ៉ាំទៅអូប៉ុន្តែម៉ាក់ប្រាប់ពេលញ៉ាំហើយនាំគ្នាសម្អាតកន្លែងគេឲ្យស្អាតកូនណាកន្លែងលោវាជ្រុះកំតិកំទីអីទៅមានសត្វអត់មានអីតិចអញ្ចឹងណាកូនណា អើមិនអីទេចឹងតាមសម្រួលទៅម៉ាក់ទៅហើយណាចាម៉ាក់អឺញ៉ាំមកបងទៅពិសីមើលទៅ គួរឆ្លាញ់ទេតាមើលទៅ ដូចជាក្មេងប្រុសចេះយល់ការអីដែរតារាប់ជាគ្នាបានអូខេបងប្រុសពិសីបងទូអញក៏អញ្ចឹងដែរគួរឲ្យស្រឡាញ់ដែរតា ចេះខ្វល់ពីម៉ាក់បារម្ភពីម៉ាក់ស្រឡាញ់ម៉ាក់គឺដូចបងស្រីក្នុងដីសម័យរបស់ខ្ញុំដែរតាឲ្យតែអញ្ចឹងរហូតទៅវិច័យពីទួយអូយអូយចឹងវាស្គៀបស្គៀបចង់ទៅល្មោះចង់ទៅចង់អេះមិនហ៎ដឹងថាលក្ខណៈបានយូរប៉ុណ្ណាទេឬមួយក៏ខ្ញុំត្រូវយកបាយមកទូឯងរងថ្ងៃដល់ជើងមកឯងជាដើរបានវិញ អត់ដឹងដែរហ្នឹងណាតែមិនអត់តន់ខ្វល់ទេតាញ៉ាំបាយសិនណាគ្នានឹងញ៉ាំហ្នឹង ចាំនៅនឹងតែតែអឺខ្ញុំអឺអឺហ្នឹងហើយនីតានឹងអង្គុយលេងហ្នឹងសិនណាតិចទៀតតិចទៀតពិសីមកហើយអូនេះមកហើយពិសីនេះនឹងអង្គុយលេងមួយនីតាបងទៅក្នុងណាបងតូហើយមិនកុំឲ្យដាក់ស្រែក្នុងផ្ទះទៀតនេះខ្ញុំប្រាប់ម៉ាន់ដល់តាថាកុំឲ្យដាក់ស្រែក្នុងផ្ទះហុយមានបងប្រុសដូចមានប្អូនប្រុសអញ្ចឹងបែរធ្វើខ្ញុំខំបងឯងនេះ មកខ្ញុំចង់ចាស់ជាងអាយុ10ឆ្នាំឯណាអឺទៅបងទៅពាក់ក្អែលឥឡូវកុំឲ្យឯងនឹងមកចាស់ពងមកចាស់ស្រាប់ផងអឺបងទៅណាចៃចង់និយាយថាថ្ងៃឆ្លងឆ្នាំពួកយើងមានកម្រងដើរលេងជាមួយមិត្តភក្តិជុំគ្នាឆ្លងឆ្នាំមានតែមួយថ្ងៃណាជុំចង់ឲ្យមិត្តភក្តិសប្បាយជុំគ្នាណា និយាយតាប្រហែលយើងអត់បានទៅទេណាព្រោះថាលុយយើងសមអត់ទាន់គ្រប់ប៉ុណ្ណឹងម៉ែគាត់មិនឲ្យទៅទេ ហើយបើសិនបើយើងដល់លេងឆ្លងឆ្នាំ បងតួគាត់ប្រហែលជាមិនបានទៅដែរនេះឯងឡើងចាត់ទុកពួកយើងជាមនុស្សសំខាន់ឯងមែនបើសិនជាឯងចាត់ទុកពួកយើងជាមនុស្សសំខាន់ឯងប្រកាសជាមានវិធីទៅឯងត្រូវអត់ណាគេក៏សំខាន់ដែរយីតា តែអីដែលសំខាន់ជាងនឹងគឺយើងអត់មានលុយឯង តែយើងក៏ចង់ទៅដែរចាំមើលសិនណាឥឡូវព្រាងធ្វើលំហាត់អូខេមក70ម៉ឺន70 50070 50080 80000 85000ម៉ាក់កូនគ្រប់លុយហើយអើអត់ទេលើសទៀតអញ្ចឹងសម្រាប់ថាឆ្នាំហ្នឹងកូនបានតែឆ្លងឆ្នាំហើយវ៉ាវអឺហើយចូលលទ្ធផលណាឆ្នាំកូនយ៉ាងម៉េចដែរអឺកូនអត់បានលេខ1ហងប៉ុន្តែគ្រូប្រាប់ថាកូនបាននិទេសល្អអូ ចប់ពិសីម្លេចឆ្នាំកូនយ៉ាងម៉េចអាកូនគឺកូនបានលេខ1តែតែយ៉ាងម៉េចគឺគឺកូនសំរត់គ្រប់ផងហ្នឹងម៉ាក់កូនសំបានតែប៉ុណ្្នឹងឯនេះអញ្ចឹងដល់លេងឆ្លងឆ្នាំក៏អត់គ្រប់ដែរតែតាមតែម៉ាក់ដឹងម៉ាក់ឃើញដូចជាកូននេះលក់ដាច់ច្រើនជាងកូនតូហើយមិនក៏កូនសំលុយបានតិចជាងបងអញ្ចឹងកូន គឺដោយសារតែកូនមិនសូវបានយកកូនជ្រុងហ្នឹងណាកូនទៅសាលាកូនទិញនំទិញអីទៅអីញ៉ាំពេញហ្នឹងអញ្ចឹងហើយបានកក់សូវបានញាត់តែមិនអីទេម៉ាក់ឆ្នាំហ្នឹងឆ្លងឆ្នាំពីរអ្នកក៏បានដែរឃើញអត់ខ្ញុំប្រាប់ហើយថាឲ្យខំសាំសាំសាំសាំក៏តែបចាយចាយចាយអញ្ចឹងស្រេចថាឆ្នាំហ្នឹងកូនបានតែឆ្លងឆ្នាំមួយមាត់ភ័ក្រណាចាំពេលកូនទៅកូនមកវិញកូនទិញអីផ្ញើម៉ាក់ហើយនឹងអាស័យ កូនសីឆ្នាំនេះកូនត្រូវនៅផ្ទះហើយនៅឆ្លងឆ្នាំជាមួយម៉ាអូខេណោះកូនតូពេលដែលតដើរលេងប្រយ័ត្នប្រយែងផងលឺអត់កូនបានម៉ាតោះបាត់ក្អៅមកកូនចាំបានទៅផ្ទះ បានដើរលេងឆ្លងឆ្នាំអីសង្ឃឹមថារឿងចរាយឆ្នាំនេះណាឲ្យទៅអស់ហ៎ណែពីទូយើងគិតថា ឆ្នាំនេះណាប្រកាសជាសបាយហើយសបាយខ្លាំងបំផុតព្រោះថាយើង បានមកដើរលេងជាមួយមនុស្សសំខាន់ហើយមនុស្សពិសេសហើយមិត្តដែលពិសេសនោះគឺជាឯងហ្នឹងឯងចុះឯងមកឆ្លងឆ្នាំជាមួយយើងណាឯងប្រកាសអត់ថាទុកយើង ជាមិត្តពិសេសដូចជាយើងដែរអ្ហ៎ ម៉ែនេះពួកឯងណាជាមិត្តភក្តិសំខាន់របស់យើងប៉ុន្តែថ្ងៃពិសេសអញ្ចឹងណា គ្នាគួរតែចំណាយពេលមួយមនុស្សដែលគ្នាតែតែមើលម្លងឥឡូវពួកឯងពួកឯងនៅមួយគ្នាសិនណាគ្នារវល់បន្តិចណាណែហើយទៅណាសតតែ10នាទីទៀតឆ្លងឆ្នាំហើយណាហើយទីទៀតគេខំដល់នេះហើយទៅណា ពួកឯងឆ្លងឆ្នាំចោលគ្នាសិនណាគ្នាគិតថា10នាទីទៅមុខទៀតណាគ្នាអាចធ្វើរឿងដែលគ្នាអត់ធ្លាប់ធ្វើពីមុនមកគ្នាទៅសិនណាបាយបាយមេឃស្អាតថ្ងៃក៏ពិសេសហើយបើបានឆ្លងថ្ងៃពិសេសនេះហើយបានកាន់ដៃជាមួយនឹងមនុស្សពិសេសណាម្នាក់មិនដឹងជាល្អមិនទេអឺ តែមិនអីទេព្រោះថាខ្ញុំឆ្លងឆ្នាំម្នាក់ឯងរហូតមកហើយវាគឺជាទម្លាប់ហើយកូនសីមិនក៏កូនមកឈរចាំឆ្លងឆ្នាំតែម្នាក់ឯងចឹងកូនហើយនេះឆ្លង ឆ្នាំកូន បានដើរលេងណាណាទេ ហាបងទៅដើរលេងបាត់ហើយ កូនមានអានចិត្តអត់ណែកុំប្រាប់ម៉ាក់ឲ្យសោះថាកូន កំពុងតែឈរខឹងម៉ាក់ដែលម៉ាក់នេះឲ្យគំទូតដើរលេងណាកូនអត់ទេអត់ទេម៉ាក់គឺកូនមិនបានខឹងម៉ាក់ទេនេះខ្ញុំយុត្តិធម៌ដែលម៉ាក់ឲ្យបងទូទៅព្រោះថាកូនក៏មិនសូវយកចិត្តដើរលេងយប់ដែរម៉ាក់គឺជាមនុស្សពិសេសរបស់កូនអញ្ចឹងកូនសប្បាយចិត្តខ្លាំងហើយ ហើយកូនគឺជាមនុស្សផ្សេងរបស់ម៉ាក់ហើយម៉ាក់ក៏ជាមនុស្សផ្សេងរបស់កូនមែនអត់ម៉ាក់តែកុំប្រាប់ម៉ាក់ឲ្យសោះណាកូនណាកុំប្រាប់ម៉ាក់ថាអីដែលកូននិយាយជាមួយម៉ាក់នេះគឺកូននិយាយលួងចិត្តខ្លួនឯងអត់ទេម៉ាក់ឆ្លងឆ្នាំជាមួយមនុស្សពិសេសម្នាក់នេះគឺកក់ក្ដៅជាអ្វីៗទាំងអស់ មួយថ្ងៃពិសេសនេះណាមានអ្នកបងដែរមិនដឹងជាល្អយ៉ាងណាព្រោះថាបងឈ្លោះមួយកូនរាល់ថ្ងៃមិនក៏ដែរក៏កូននៅតែទុកឲ្យបងគឺជាមនុស្សពិសេសរបស់កូនដែរតាមើលមកមើលមកមើលចិត្តដល់ម៉ោងហើយកូនអញ្ចឹងចាំរត់ថយក្រោយជាមួយ គ្នាទាំងអស់គ្នាណាកូនណាចាម៉ែហើយយើងនឹងមើលកម្មជ្រួចជាមួយ គ្នា ហើយធ្វើអារម្មណ៍ឲ្យសบายសบายកូន ដើម្បីឆ្នាំថ្មីចូលមកដល់ឲ្យម៉ាក់កូនយើងនេះសប្បាយរីករាយហើយជាពិសេសរស់នៅ មានសេចក្តីសុខមានសុភមង្គលក្នុងគ្រួសាររបស់យើង កូនណាចាម៉ាក់ចំណាប់ណាស់កូនម៉ាក់ចុះម្នាក់នេះហ៎សំខាន់ឡាត់ បងទូភ័យបងអញចោះឆាមិត្តភ័យបងឯងហីហើយលើបងឯងមិននៅនឹងចឹងជិតដល់ម៉ោងហើយណាឆ្លុះមួយឯងពេញមួយឆ្នាំហីអញ្ចឹងថ្ងៃឆ្លងឆ្នាំក៏ត្រូវតែឆ្លុះមួយឯងដែរឥឡូវបើសួរគេថាម្នាក់នេះពិសេសអត់គឺពិសេសហើយចូលបងទូវិញហ៎ម៉ាក់ពិសេសតែឯងអត់ពិសេសទេ គ្រាន់តែចង់ឆ្លងឆ្នាំជាមួយឯងហើយក៏នៅតែចង់បានប្អូនប្រុសមិនមែនចង់បានប្អូនស្រីដូចឯងទេតែក៏នៅតែចង់ឆ្លងឆ្នាំជាមួយក្មេងឌឺដូចឯងដែរដែលបកកែអួតគិតថាខ្លួនឯងហ្នឹងបកកែតែមាត់រឹងណាមិនដែលគិតថាបងប្រុសខ្លួនឯងណាពិសេសហេះចុះឥឡូវគេប្រាប់ឯតាមនុស្សពិសេសតោះកូនដល់ម៉ោងហើយ ចាប់ផ្ដើមរាប់នាទីថយក្រោយទាំងអស់គ្នាមនុស្សពិសេសរបស់យើងនៅក្បែរខ្លួនយើងចំណិចហ្នឹង ជួនកាលណាយើងមើលមិនឃើញមនុស្សពិសេសបើយើងក៏ថាបានតែគេអាចនឹងសំខាន់សម្រាប់យើង មានមនុស្សពិសេសចាំឆ្លោះចាំជេរចាំថាចាំធ្វើបាបបែបនេះណាអស់ពេញមួយជីវិតណាក៏ល្អដែរព្រោះថាយើងចង់នៅជាមួយមនុស្សពិសេសបែបនេះណារហូតពេញមួយជីវិតណាទើបខ្ញុំដឹងថាមនុស្សពិសេសមនុស្សពិសេសពិតប្រាកដរបស់យើងណាគឺជាមនុស្សដែលតែងតែនៅឃើញយើងល្អ ឌឺយើងលេងជាមួយយើងទោះបីជាវាមិនបានបង្ហាញតាមកាយវិការនិងពាក្យសម្ដីតែវាបានបង្ហាញតាមរយៈពេលអារម្មណ៍ទឹកចិត្តដូចក្មេងស្រីឌឺម្នាក់នឹងអញ្ចឹងមាត់ខ្ញុំរឹងណាប្រាប់ថាគេមិនសំខាន់មិនពិសេសសម្រាប់ខ្ញុំ តែតាមពិតណាចិត្តខ្ញុំបានប្រាប់ហើយហើយ ថាអ្នកដែលសំខាន់នោះណាគឺជាប្អូនស្រីប្រចាំឆ្នាំរបស់ខ្ញុំឯង